DD ហើយត្រូវការជ្រើសរើសបុគ្គលិកផ្នែកខាង Assistant Manager មិនទាមទារបទពិសោធន៍លក្ខខណ្ឌការងារជំនួយការការងារប្រចាំថ្ងៃរបស់អ្នកគ្រប់គ្រងនឹងធ្វើនឹងធ្វើដោយយកចិត្តទុកដាក់គ្រប់ពេលវេលាក៏បំណងក្នុងទូនីតិនេះទទួលបានការយល់ដឹងពេញលេញអំពីគោលការណ៍និងគោលបំណងនិងទស្សនៈ ជនជាក់លាក់ជួយបង្កើនក្រុមដែលមានការអភិវឌ្ឍល្អនិងមានភាព មានភាពប្រសើរខ្ពស់ដែលធ្វើការរួមគ្នាដោយសហការគ្នា ទី3សហការ ជាមួយក្រុមដើម្បីធានាថាក្រុមហ៊ុនកំពុងផ្ដល់នូវផលិតផលនិងសេវាកម្មយ៉ាងល្អឥតខ្ចោះជាក់លាក់ដោយមានបរិស្ថាន មានភាពតាក់